ចាំកាត់ទាំងអឺអាននិយាយទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសន្តិភាពទីក្រុងប៉ារីឆ្នាំ91ហ្នឹងយើងនឹកដល់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអូស្ត្រាលី គឺជាស្ថាបនិកនៃការ ចូលរួមដើម្បីឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសតើបង មាននៅចាំគាត់ជាឈ្មោះអីដែរបាទកណាអញ្ចឹងបន្តទៅទៀតហ្នឹងខ្ញុំកណាមកដល់ទៅនេះខ្ញុំកណា ចង់លើកឡើងនៅឆ្មោះក្រសួងការបរទេស ប្រទេសអូស្ត្រាលី ដែលជាស្ថាបនិកជួយជ្រោមជ្រែងជ្រោមជ្រែងក្នុងការងាររៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងឲ្យកើតឡើងបានសម័យនោះគឺមានលោកអឺ Garrett Evans ណាឈ្មោះគាត់គឺ Garrett Evans ជាអ្នករៀបចំជាអ្នកចូលរួមចេញមុខក្នុងការងារទទួលបន្ទុកកិច្ចការងារជ្រោមជ្រែងពីប្រទេសអូស្ត្រាលី មួយរូបដែរចូលរួមជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងសម្រាប់ចលនាឲ្យមានការបង្កើតឡើងនៅកិច្ចព្រមព្រៀងនេះបានអាស្រ័យពួកគាត់នឹងជាអ្នក ជ្រោមជ្រែងពីក្រោយជាអ្នកនាំពាក្យទាំងឡាយហ្នឹងធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងសម្រេចទៅបានដោយជោគជ័យហ្នឹងគឺអាស្រ័យលោក Garrett Evan នឹងស្គាល់ហើយហើយគាត់នឹងក្នុងគាត់ចេញពីរដ្ឋមន្ត្រីក្រសួងការបរទេសនៃគណៈបកមួយណាដែរបាទគាត់នឹងគឺថានៅក្នុង សម័យលោករវាងលោក Robert Hawke ជាមួយនឹងលោក Paul Keating នឹង គឺថាក្រោយពីលោក Robert Hope ហ្នឹងគឺឆ្នាំ1991គាត់ចប់អាណត្តិភ្លាម វាជាប់គណៈបាក់ Labor នឹងដដែលប៉ុន្តែគ្រាន់តែថាមានអ្នកដឹកនាំដូរអ្នកដឹកនាំថ្មី គឺបន្តពីហ្នឹងមកមានលោកលោក Paul Keating ហ្នឹងគាត់ក៏ជាអ្នកដឹកនាំនៅក្នុងគណៈបាក់ Labor ហ្នឹងដែរប៉ុន្តែសម័យនោះហើយសម័យលោក Paul Keating ហ្នឹងគឺជាអ្នកមានក្រសួងការបរទេសហ្នឹងគឺគឺលោក Garant Event ហ្នឹងគឺជាអ្នក ស្ថិតនៅ ក្នុងអឺគណៈបកគណៈបក Labor ហ្នឹងក៏ជាអ្នកដឹកនាំឲ្យសង្គមខ្មែរយើងហ្នឹងបានជោគជ័យបានឯករាជ្យបានដំណើរការដំណើរការប្រជាធិបតេយ្យប្រជាធិបតេយ្យកាត់បន្ថយនៅ ចំនួនរវាងគ្នានឹងគ្នាហ្នឹងហើយនឹងបន្តទៅទៀតហ្នឹងមាន ការរៀបរៀងឡើងនៅការបោះឆ្នោតជាពិសេសមាន ការអន្តរាគមពីអង្គការសហជីវជាតិ តោហ្នឹងហៅកាត់ថាអ៊ុនតាក់ជាដើមហ្នឹងធ្វើឲ្យប្រទេសខ្មែរហ្នឹងពេលនោះមានការរៀបចំឲ្យคล้ายទៅជាប្រទេសមួយដែលមានប្រជាធិបតេយ្យពិតប្រាកដហើយយើងនឹងមានការបោះឆ្នោតហ្នឹងចាប់ផ្ដើមតាំងពីឆ្នាំ1993រហូតមកដល់សប្ដាហ៍ហ្នឹងតែម្ដងនោះហើយជាការងារដែលមានការចូលរួមយ៉ាងធំធេងអំពី អ្នក ដឹកនាំសម័យឆ្នាំ1991ដល់96ហ្នឹង គឺជាចំណែកមួយយ៉ាងធំរបស់អង្គការសហជីវជាតិនោះហើយដែលយើងជាអ្នកខ្មែរដែររស់នៅប្រទេសអូស្ត្រាលីហ្នឹងគឺមានអំណោយទានយ៉ាងខ្លាំងក្រោយពីពេលពួកគាត់ជាគណៈបក Labor ហ្នឹងបាននៅក្នុងកម្លាំងនោះគាត់ឈួរជាប់ឆ្នោតពីអាណត្តិបន្ទួនទួនហ្នឹងហើយដែលគាត់មានឱកាស ជួយ ទំនុកបំរុងឲ្យខ្មែរយើងនឹងមានការកែប្រែស្ថានភាពស្រុកខ្មែរនឹងឲ្យ បាន មកដល់សប្តាហ៍នេះក៏អាស្រ័យប្រទេសអូស្ត្រាលីនឹងគឺគាត់ជាអ្នកដំណើរការមុនគេដែរដែលជាហេតុមួយនាំឲ្យខ្មែរយើងមួយចំនួននៅទីនេះនឹងកាត់តែងតែលើកអាព្រឹត្តិការណ៍មួយឡើងមកហើយធ្វើបិណ្ឌជារៀងរាល់ឆ្នាំហ្នឹងរំលឹកគួបដល់លោក អឺ pocketing ជាដើមហ្នឹងជារៀងរាល់ឆ្នាំ ដែលបិណ្ឌខួបរបស់គាត់ហ្នឹងពេលដែលគាត់ស្លាប់ទៅហ្នឹងគឺគេតែងខ្មែរយើងសង្គមខ្មែរយើងសហគមន៍ខ្មែរយើងតែងតែលើក លើកឡើង កម្មវិធីនោះដើម្បីរំលឹកដល់ខួបគាត់ក៏ដូចជារំលឹកនៅគុណគណុកគណុបការៈគណុបការៈហ្នឹងគឺថាគាត់បានជួយខ្មែរជាច្រើន ជួយតាំងពីយុវជនជាតិខ្មែរយុវជនភៀសខ្លួនខ្មែរជួយតាំងពីធ្វើឲ្យសង្គមជាតិខ្មែរបានរុងរឿង រីកចម្រើនមានប្រជាធិបតេយ្យរៀបចំបោះឆ្នោតឲ្យត្រឹមត្រូវទៅតាមលទ្ធិប្រជាធិបតេយ្យរហូតមកដល់បច្ចុប្បន្ននេះកណាបាទហ្នឹងក៏អាស្រ័យគណៈបក Labor គាត់ជាអ្នកមានចិត្តជាមនុស្សធម៌បានជួយខ្មែររត់អត់សពថ្ងៃហ្នឹងគឺដល់ គណៈបកហ្នឹងក៏នៅតែមានការមានគុណស្រែជាមួយនឹងខ្មែរប្រជាពលរដ្ឋរបស់យើងដែរអញ្ចឹងហើយបាននៅក្នុងប្រទេសអូស្ត្រាលីនេះភាគច្រើន វាមានគណៈបកជាច្រើនដែរហៅថាប្រទេសប្រជាធិបតេយ្យតែងតែមានគណៈបកជាច្រើន បង្កើតឡើងដើម្បីតដំសសងដេញដេញគោលនយោបាយគ្នាទៅវិញទៅមកដើម្បីការងារស្ថាបនាប្រទេសជាតិទាំងអស់គ្នាក៏ប៉ុន្តែគណៈបកដែលគេឃើញនាំមុខគេនោះដែលលូត ជាងគេបំផុតនោះមើលគឺគឺគឺក្នុងអាអា schedule ដែលខ្ញុំរាប់មិញជាង31នាក់ហ្នឹងគឺភាកច្រើនចតតែពីគណៈបកទេគឺថារហូតមកហ្នឹងมันមានគណៈបកណាផ្សេងក្រៅអំពីគណៈបកអឺ labor និង libro ហ្នឹងទេអញ្ចឹងទេពួកគាត់គណៈបកទាំងពីរហ្នឹងដែលជាគណៈបកត្រដំតសងដេញគ្នាជារៀងរហូតមកហ្នឹងជាង30អឺនាយករដ្ឋមន្ត្រីហើយ ប៉ុន្តែនាយករដ្ឋមន្ត្រីទាំង30នោះរហូតដល់បច្ចុប្បន្ន31នោះគឺមានតែនៅក្នុងគណៈបកទាំងពីរនេះទេក្រៅពីគណៈបកនោះមិនតាន់មានគណៈបកណាផ្សេងទៀតដែលអាចមកដណ្ដើមយកជ័យជំនះក្នុងការងារអឺដឹកនាំប្រទេសអូស្ត្រាលីនឹងដូចជាគណៈបកទាំងពីរនេះទេហើយគណៈបកទាំងពីរនេះទៀតសោតមានតែគណៈបក Labor នឹងមួយគាត់ដែលជាអ្នកមានមនុស្សសេចក្ដីចេតនាជាមួយខ្មែរនឹងច្រើនអញ្ចឹងទេខ្មែរយើង តែងតែយកចិត្តទុកដាក់ ពេលដែលដល់អាណត្តិបោះឆ្នោតម្ដងដងមានការលើកតម្កើងមានការជួយគ្រប់គ្រងមានការចូលរួមចំណែកក្នុងការងារអឺជួយផ្សព្វផ្សាយគោលនយោបាយកណបក Labor ហ្នឹងឲ្យពួកគាត់នឹងអាចបានជាប់ហើយបានដឹកនាំប្រទេសតទៅមុខទៀតបន្តបន្តគ្រប់អាណត្តិក្រោយក្រោយមកហ្នឹងក៏អាស្រ័យដោយសារយើងឃើញថានេះជាគុណអំណាចដែលគណៈបកហ្នឹងបានជួយដល់ប្រជាជនខ្មែរ ទៅតាំងពី91តាំងពី83រហូតដល់91ហ្នឹងខ្មែរតែងតែមិនភ្លេចនៅគុណនៅបការៈហ្នឹងទេហើយខ្មែរតែងតែចូលរួមចំណែក ក្នុងការងារជួយពួកគាត់ផង ហើយនឹងកសាងនៅរបបមួយ ដែលមានហៅថាប្រជាធិបតេយ្យហ្នឹងដោយអាស្រ័យនៃគណៈបក Labor ហ្នឹងផងដែរហើយខ្មែរហ្នឹងភាគច្រើនមករស់នៅប្រទេសអូស្ត្រាលីហ្នឹងតែងតែទៅធ្វើកម្មករ កសិករភាគច្រើនខ្មែរយើងនៅក្នុងចំណុចនោះហើយអញ្ចឹងចំណុចដែលគណៈបក Labor ហ្នឹងគឺគាត់ភាគច្រើនជួយទៅអ្នកដែលកម្មករជាអ្នកធ្វើការងារឲ្យក្រុមហ៊ុននានាហ្នឹងគឺស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់គណៈបក Labor ហ្នឹងឯង